ណែបុតឯងក៏តាមជ្រៀតជ្រែកយើងម៉ែយើងនឹងរក្សាស្រឡាញ់គ្នាយូរវើយជប់បានជប់ទៅក្រក្រដូចជាឯងនេះហើយអនាគតឲ្យនាងបានដែរណែហើយឯងគិតអីខ្ញុំក៏យកឯកសារក្រុមហ៊ុននេះមកឲ្យរក្សាតើឯងគិតដល់ណាដល់ណីហ្នឹងអើ អត់តែបកកទៅវើយពីនេះខែបងសងតាពីរកូនណាណែណែយើងពូនេះក៏អាយវើយ ចុកសោយទុតត្រោមវីរុសកូវីដ -19 ច្បាស់ណាស់ណែណែអាឡៃតរំជ្រៀងនៅនឹងហើយណែបងប្អូនឯងមកណែមកមកលើណែហើយមានរឿងអីក៏ហេតុផលម៉េចហ่ะឯងឆ្លងជំងឺកូវីដ -19 ហើយមេរោគកូវីដ -19 ស្អីឯងនេះឯងឈួតនឹងព័ត៌មានคล้ายៗនៅក្នុង Facebook នឹងហើយណែខ្ញុំជាដុកទ័រណាអូយទោះតែឯងជាដឹកតបក៏ចេះងាប់ដែរណា យើងនេះបងមនុស្សទាំងតាន់អស់ផងខ្ញុំមិនតាន់ចង់ងាប់ឥឡូវទេតោះកូនកុំមើលមុខដល់ឯងណាប្រយ័ត្នឆ្លងយើងទៅហើយមិនដឹងទេនេះឈប់សិនអង្គុយចុះសិនមកស្ដាប់ខ្ញុំនិយាយសិននេះនេះខ្ញុំមិនស្ដាប់ទេមិនស្ដាប់ទេយើងទៅហើយណាចាប់ពីថ្ងៃហ្នឹងទៅយើងអស់ប្តីអស់ប្រពន្ធនឹងគ្នាហើយតោះកូនតោះយើងទៅលាមក ទិញម៉ាស់បងម៉ាស់មានតែអូនឯងបញ្ចុះតម្លៃ50%យកម៉ាស់ប៉ុន្តែខ្ញុំទៅយករបបលុយម៉ាស់ហ่าបងចាខ្ញុំប្រចាំមេលកាបងសិនអូអត់អីអូនអឺយកកប៉ាទៅណាម៉ាស់មិនកាយប្រហែលទេព្រោះយើងខ្វាយដូចគ្នាអូហើយអឺបងចង់ចែកខិតតាំងពីការពារជំងឺកូនណានផងពី សប្តាហ៍នេះគឺបានពីក្រសួងសុខាភិបាលយើងណាអូន អីយោអត់សាយពេលហ្នឹងនេះអូនមកអត់ណាយកមកតាពាក់ទេចាំបងជួយអូនតាពាក់ចាំបងជួយអូនទៅព្យាបាល ហើយវាមានរឿងអីហ៎អើយនាងកាត់មេរោគកូវីដណាពូហើយបើឆ្លងមេរោគកូវីដណាហើយកុំយកទៅពេទ្យអើយពូគេពូជាពេទ្យអីអញជាពេទ្យមែនប៉ុន្តែនេះនៅផ្ទះខ្ញុំមករកពូឲ្យជួយខ្ញុំមិនមករកផ្ទះពូណាយីអានេះតមុតអបបេះហ្មងបីនិយាយមិនកុំឈ្នះវាទេយកចូលផ្ទះសិនមកចឹងប៉ោះ ចាំពុំមួយផ្លែន いたかあ、忘た。 បងគ្មានចេតនាទេ យើងរួមសុខរួមទុក្ខជាមួយគ្នាបើស្លាប់បងសួរស្លាប់ជាមួយអូនរៀបការនឹងបងមកមិនបាន ក្មេងសម័យនេះភ្លើតភ្លើននឹងថ្ងៃបន់នៃក្តីស្រឡាញ់ណាស់ណោះឲ្យតែថ្ងៃ14កុម្ភៈមកដល់នាំគ្នាឈួតអស់ហើយហើយនេះនឹកឃើញអីបានជាមកសុំគ្នារៀបការនៅពេលនេះពួកយើងតែពីរនាក់រស់មិនបានយូរទៅដែរពូបើពួកយើងតែពីរនាក់ឆ្លងមេរោគកូវីដ -19 ទៅហើយពូមកចាំលក្ខខ្ញុំទេពូ សូមពូមេត្តាផងយើងថាមិនបានគឺមិនបានហើយហេតុអីក៏ពូដាក់ចិត្តមិនហើយពូបើសិនជាឯងចង់រៀបការណាចាំយើងនេះធ្វើជាមេបាឲ្យ មិនមែនមកសុំគ្នារៀបការស្រួលស្រួលអញ្ចឹងទេឯងតាពីរអ្នកនេះណាជាខ្មែរមិនមែនជាអឺរ៉ុបទេហើយនេះពូមានន័យថាម៉េចពូ ណែអាយកឆ្នាំនេះទៅលេខ7អ្នកទៅនឹងបានធូរហើយឆ្នាំផ្ដាសាយហ្នឹងអើឆ្នាំផ្ដាសាយហ្នឹងឯងនឹងមីងឯងលងងដូចគ្នាហ្នឹងពូនិយាយមែនអត់មិញមិនឃើញពូបណិតមើលនាងគវីក្បាលហ្នឹងមែនហើយយើងគវីក្បាលយើងគវីក្បាលនឹងឯងនឹងវាលងងមួយថ្ងៃមួយថ្ងៃវក់ទៅនឹង Facebook ក្មេងៗឥឡូវត្រាម៉ាដល់ហើយណោះអត់មានយល់ថាក្បាលឯងចាស់នៅនឹងសោះប៉ាវាប៉ាវាខ្ញុំខុសហើយប៉ាវាយ៉ាអីអីក៏ត្រាម៉ាម៉េះវ៉ៃឯងតំថោក្មេងៗមិញប៉ាកូនសុំទោសកូនសុំទោសប៉ាប៉ាវាពួកខ្ញុំទាំងអស់គ្នាឈប់រត់ចោលប៉ាវាឯងទៀតហើយហ្នឹងអឺ ពេលនេះណាជឿនឆ្លងជំងឺកូវីដ -19 ពីរអ្នកទាំងពីរនេះហើយប៉ុន្តែជំងឺកូវីដ -19 ថ្មីនេះណាគឺជាជំងឺកូវីដ -19 ផ្ដើមស្នេហ៍កូវីដ -19 ផ្ដើមស្នេហ៍អីទេចេះមកបន្លាចពួកខ្ញុំតកើតប៉ាវាខ្ញុំដឹងអស់ហើយដោយសារតែយើងអានព័ត៌មានដែលមិនច្បាស់ហេតុការណ៍នេះហើយធ្វើឲ្យសង្គមជាតិទាំងមូលមានហានិភ័យ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមណាហើយបើសិនជាយើងចង់ដឹងច្បាស់នេះយើងត្រូវតែអានព័ត៌មានចេញអំពីក្រសួងសុខាភិបាលពិតប្រាកដទៅជឿជាក់បានហើយយើងនាំគ្នាការពារវីរុសកូវីដ -19 នេះទាំងអស់គ្នាម៉ែវាឥឡូវយល់ដឹងច្បាស់ជាងឯងទៅទៀតណ៎បងឯងមើលណែនេះឯកសារចេញអំពីក្រសួងសុខាភិបាលបងមើលមើលនេះជួយមើលមើលនេះមកហុចមកខ្ញុំឲ្យបងអានចែកជូនប្រជាពលរដ្ឋយើងស្ដាប់ទាំងអស់គ្នា ត្រូវលាងដៃឲ្យបានញឹកញាប់នឹងសាប៊ូឬនឹងទឹកស្អាតឬអកលលាងដៃបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺឬបរិស្ថាននៅជុំវិញគាត់ឬនៅពេលឃើញដៃកខ្វក់ប្រឡាក់មុនពេលនិងក្រោយពេលប៉ះពាល់សត្វឬវត្ថុផ្សេងផ្សេងដែលអាចជាប្រភពមេរោគដល់នេះក្នុងពិសាអាហារឲ្យបានឆ្អិនល្អជាពិសេសសុទ្ធនិងសាច់ ត្រូវខ្ចប់ត្រូវទប់មាត់និងចំមុះឲ្យត្រូវទប់មាត់និងចំមុះមុនពេលក្អកឬកណ្ដាស់ដោយប្រើម៉ាស់កន្សែងក្រមា ប្រដាប់ជូតមាត់ឬដោយកែងដៃដែរបាទរក្សាចម្ងាយច្រើនជាង1ម៉ែត្រពីបុគ្គលដែល មានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវកាត់បន្ថយ ជាអបបរិមាណនៅការយកដៃមកប៉ះផ្ពាល់ភ្នែកច្រមុះនិងមាត់ជៀសវាងការខាត់ស្ដោះនៅលើសាធារនៅទីសាធារណៈជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយនឹងអ្នកជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្តៅក្អកនិងកណ្ដាស់ផ្ដាសាយផ្ដាសាយត្រូវនៅឲ្យឆ្ងាយពីអ្នកក្អកនិងកណ្ដាស់ ឲ្យបានលើសពី1ម៉ែត្រកន្លះឡើងទៅដើម្បីជៀសវាងការប៉ះពាល់នឹងទឹកដំណក់ទឹកមាត់ចេញពីអ្នកជំងឺក្អកឬកណ្ដាស់ដែលអាចមានមេរោគវីរុសកូវីដ -19 ឬក៏វីរុសផ្សេងផ្សេងជៀសវាងប៉ះពាល់ស្និទ្ធស្នាលនឹងកន្លែងដែលមានសត្វ រស់ឬក៏សត្វព្រៃឬកន្លែងដែលគេដឹងថាមានវីរុសកំពុងតែចរាចរបើសិនជាបងប្អូនមានអាការៈអីមិនសូវប្រក្រតីដូចជាគ្រុនក្តៅផ្ដាសាយគួរតែនាំគ្នាទៅពិភាក្សាជាមួយនឹងគ្រូពេទ្យកុំទុកយូរឲ្យសោះពួកយើងទាំងអស់គ្នាត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ -19 ឬ COVID-19 ទាំងអស់គ្នា